បើឯងខ្លាំងចេញទៅហើយឆាប់ហូនមកវិញទៅអីឆាប់ចេញទៅកុំមកជាប់ផ្ទះយើងឲ្យវាចង្រៃផ្ទះយើងនោះមកពេញក៏ឲ្យទៅទៅយកបែបនេះនេះអាកូនទៅនៅណាទៅនេះធ្វើចិត្តតែចាំទិញបានទេប្រហែលថ្ងៃមួយនេះខ្ញុំទៅចាក់គ្រប់គ្រាន់ហើយបើដឹងថាវាកើតមកនេះនាំភាពចម្រុងចម្រាស់បែបហ្នឹងណាខ្ញុំណា កិច្ចបំបាក់កោវាងប់នៅក្នុងពោះបាត់ទៅហើយបើបើជាអាចអភ័យទោសពួកខ្ញុំទាំងពីរបានទេឯងមើលមាត់យើងច្បាស់យើងគ្មានថ្ងៃលើកលែងទោសអាកូនចោមវិសិទ្ធដូចជាឯងនេះទេហើយឯងនេះក៏អញ្ចឹងដែរឲ្យវាទៅងាប់គ្រោះណាក៏តាមទៅវាទៅព្រោះវានេះចេះមានទំនួលខុសត្រូវហើយវាមិនត្រូវការឲ្យយើងនេះនៅស្ដីបដៅអីទៀតទេ កូនគឺប៉ុណ្្នឹងហើយម៉ាក់ជួយអីបានទេលីនដាមីងសុំតូនណាមិនអីទេខ្ញុំយល់មីងវាជាកម្មពេលរបស់ពួកខ្ញុំអញ្ចឹងរឿងបែបនេះខ្ញុំជាអ្នកទទួលពួកខ្ញុំក៏មិនចង់ទម្លាក់កម្មពេលឲ្យទៅណានោះទេ អរគុណមីងដែលល្អជាមួយខ្ញុំប្រហែលថ្ងៃបាននេះបើសិនជាមានឱកាសខ្ញុំនឹងយកកូននេះមកជួបជាមួយនឹងយាយរបស់គេម៉ាក់ពេលគុំនៅម៉ាក់ថែខ្លួនផងណា គឺស្រឡាញ់ម៉ាក់អរគុណម៉ាក់ដែលមិនបោះបង់ខ្ញុំចោលដូចកូនមិនបោះបង់ចៅម៉ាក់ដូចគ្នា ក៏តែប៉ុណ្ណាចាំបាក់តន្តិចយកពីកន្លែងនោះមកវិញកុំឲ្យប៉ាអីសង្ស័យហើយបើខ្វះខាតអីប្រាប់បាក់ណាអីមិនសុំយករបស់នេះទេព្រោះវាជាកែទ្របរបស់យើងសុំបីតែប៉ិនចុកកញ្ចក់ឯហេតុអីក៏ដាច់ចិត្តអើគាត់ទៅតែចឹងតែមាននៅក្នុងខ្លួននោះឯនេះដូចជាដាច់ចិត្តពេកហើយណា ទៅទៅកូនពេកប៉ាអីនេះគេឈួតហើយទៅទៅទៅទៅកូន呵。 Hey. សម្រាប់នៅនឹងសិនណាទៅវត្តក៏គេបិទទ្វារអស់ដែរណាមួយកន្លែងនឹងជាសាធារណៈគេជិះកាត់ឆនមានសុវត្ថិភាពជាងកន្លែងផ្សេងចាំស្អែកចាំយើងទៅហៅកន្លែងជួនណាអត់អីទេគេនៅកន្លែងណាក៏បានដែរឲ្យតែមានពេជ្រនៅក្បែរឲ្យបងសុំតោ ដល់នៅអូនមិនលំបាកបែបហ្នឹងគ្រាន់តែរឿងកន្លែងគេងប៉ុណ្ណឹងហេតុអីចាត់ទុកថាជារឿងលំបាក នៅពេលនេះអញ្ចឹងមិនបោះបង់ចោលគ្នានៅក្នុងកលៈទេសៈណាក៏ដោយគេលើកផ្លូវបងមក មានតែបន្ទប់បងហ្នឹងហើយសំណាងដែរនៅសល់មកបន្ទប់ហ្នឹងនេះគឺជាសាវបងតពុកនឹងទ្វាស្រាប់ តែបងត្រូវឲ្យអនឯងបងលុយឲ្យបងមុនហើយបងផ្ដាំមួយទៀតថ្លៃបន្ទប់ត្រូវតែបងឲ្យបងជារៀងរាល់ខែ មិនឲ្យលើសពី10ថ្ងៃឡើងទេណាបាទបងហើយនេះមានពូមានពងទៀតណានេះបាទបងពោះមើលចោះមុខមាត់ឡើងស្អាតស្អាតហេតុអីក៏បដោយខ្លួនឲ្យមានកូនទាំងក្មេងបែបហ្នឹងខុសអនាគតអស់ហើយហើយមកនៅបន្ទប់ជួលហ្នឹងមានការងារត្រឹមត្រូវអត់ណាណែប្រយ័ត្នដាច់ខែគ្មានលុយបង់ថ្លៃបន្ទប់ឲ្យបងណា បងអត់ចង់ធ្វើជាមនុស្សចិត្តអាក្រក់ពាក់មុខយ៉ាក់ដេញពួកឯងចេញពីបន្ទប់ទេតែណឯងទាំងពីរនេះត្រូវតែដឹង ថាបងក៏ត្រូវការលុយទិញបាយទិញទឹកឲ្យកូនញ៉ាំដែរណាចាបងអញ្ចឹងបងទៅវិញហើយហើយបើមានការអីត្រូវការអីប្រាប់បងមកណាបាទអរគុណបងអញ្ចឹងនាំគ្នាចូលទៅបន្ទប់ទៅណា ត់ធ្វើអញមិនស្រីទាំងណៃបើធ្វើសិនអូនធ្វើអីហ្នឹងគឺជួយបងរៀបចំអីវ៉ាន់ហ្នឹងណាអឺនៅស្ងៀមស្ងៀមមើលទុកបងអ្នកធ្វើវិញណាយ៉ាប៉ះពាល់ដល់កូនបងណា នេះណែមួណាចាប់តាំងពីដឹងក្តីធ្វើខុសបែបនេះប៉ុន្មានដងគ្រាន់តែជាបាក់មាញ់បងសុំគេទៅធ្វើការបានហើយស្អែកបងចាប់បានទៅធ្វើការហើយអញ្ចឹងបងទិញមកមកជប់លៀងបងហៅលុយនៅសល់ហ៎ស្អែកពេលបងទៅធ្វើការហើយគេបោកលុយឲ្យភ្លាមហ៎បងកុំរំពឹងទៅលុយធ្វើការហ្នឹងពេក គួរតែមានលុយសម្រាប់ទុកដាក់ខ្លះផងបងដឹងហើយបងបានចង់ធ្វើអញ្ចឹងណាបងចង់ប៉ែខ្លួនបងហ្នឹងណាបងឆាប់ញ៉ាំមើលស្គាល់គេធ្វើខុសបែបនេះប៉ុន្មានដងគ្រាន់តែជាលើកដងបងទុកជាមេរៀនចង់ ជាខ្ញុំពេលនេះទើបខ្ញុំខ្ជិលខឹងហើយខ្ជិលឆ្លួងព្រោះខ្ញុំយល់ថាកុំហងខ្ញុំខំខ្ញុំអ្នកទទួល ព្រោះខ្ញុំមិនអាចបោះបង់គេ ព្រោះខ្ញុំយល់ថាគេក៏ឈឺចាប់បើសិនជាខ្ញុំទៅបាត់តើគេនឹងមានអ្នកណាលេនលេនអត់មែនលេនលេន អូនមកយាយក្លិនយកទៅចោលទៅក្លិនចង់អួតរក្សាក៏ព្រមខ្ញុំត្រូវការគេម្នាក់នឹងជាជីវិតខ្ញុំ ចាប់តាំងពី កាត់ហេតុសន្យាធ្វើខំត្រឹមតែម្ដងសង្ឃឹមថារឿងកូនឡងលៀងច្រាំងពីអារម្មណ៍ សន្ទនាជាមួយបញ្ហាជាជំរឿមួយដ៏សាងសង់ប្រសើរជាជាងអោគ្នាយំរកអ្នកណាសាងកំហុង ចប់តាំងពីស្គាល់គេធ្វើខុសបែបនេះប៉ុន្មានដងគ្រាន់តែជាលើកដងបងទុកជាសួយមែនណាយកមិញភ្លេចសាក់ថ្មទូរស័ព្ទរកតែមើលរឿងជប៉ុនកាត់ស្រែបន្តិចបាន ខែបន្ថែមឲ្យបុគ្គលិកដែលប្រកែប្រកែនិងអាសាព្យាយាមជាងគេហ្នឹងណាអូនដឹងអត់មានមនុស្សតែ3នាក់ប៉ុណ្ណោះតែបានលុយហ្នឹងណាក្នុងចំណោមមនុស្ស40នាក់ណាអូប្តីអូនប្រកែណោះអូនអត់ដែរដឹងសោះប្តីអូនណាប្រកែយូរហើយតែអូនណាធ្វើពលធ្វើជាមិនដឹងបើមិនប្រកែស្មានបានមួយប៉ុណ្ណឹងអាភាពម៉េះ តាមពិចាប់ដានធ្វើជាប៉ាគេមកចេះអាគេចឹងហ្មងអាមែនណាតាតាញ៉ាំមិនណាអូអូអូយតំណងណាស់ញ៉ាំមិនណាមកចប់ថ្ងៃញ៉ាំបងញ៉ាំដែរ លោកតកែគាត់ចង់ជួបតិចមើលពេជ្រមានដឹងតែយើងហៅឯងមកមានការអីអត់អត់ដឹងផងខ្ញុំថាពេជ្រមានអីសារភាពក៏សារភាពឲ្យហើយទៅតាន់ខ្ញុំនៅស្លូវខ្ញុំពិតជាដឹងពិតមែនសារភាពពីអីសារភាពនេះស្អីនេះ ពោះពេលនឹងសារភាពហ្នឹងពេចមុខមាត់ស្អាតមកដោយឯងនេះមិនក៏ខ្លាយជាមនុស្សមានដៃមានជើងបែបនេះយើងនេះអាណិតឯងណាឯងយករបស់ចូលមកមុខមាត់ស្អាតបាតវាមិនសមនឹងចរិតរបស់ឯងបែបនេះគួរតែធ្វើអីម្យ៉ាងដើម្បីឲ្យសមនឹងមនុស្សដែលមានដៃមានជើងដូចឯងអត់ទេកំដំញោមកំដំញោមកំដំញោមកំដំញោមកំដំញោមកំដំញោមកំដំញោមអាពេចឬយើងនិយាយបាទបាទលឺយើងសួរឯងចុងក្រោយ ថាមានអីដែលត្រូវសារភាពអត់សារភាពឲ្យហើយតនយើងនៅស្រូតគឺគឺគឺខ្ញុំបានលួចលួចទូរស័ព្ទបងបងសាយអញអើយមិនបានជាអញលួចទូរស័ព្ទបងអញហ៎មុខមាត់ស្អាតបានដូចអញមិនសមធ្វើចោលសោះហ៎អាចចំឡៃអាមេចោលអញវាយអាហួបអីអីបានហើយតាយវាយវាមកបងបានហើយតាលោកតា អាមនុស្សមានដៃមានជើងដូចវាអញ្ចឹងបើຕົកនៅកន្លែងធ្វើការយើងថ្ងៃក្រោយវានឹងងួតបោះគេទៀតមើលឯងប្រាប់យើងបានទេថាហេតុអីបានឯងលួចទូរស័ព្ទគេគឺគឺខ្ញុំចង់បានលុយទៅទិញរបស់ញ៉ាំឆ្ងាញ់ឆ្ងាញ់អើយប្រពន្ធខ្ញុំហូបនាងមានផ្ទៃពោះ74ខែហើយនាងចេះតែក្លៀន ខ្ញុំគ្មានលុយទិញរបស់ឆ្ងាញ់ខ្ញុំក៏លួចទូរស័ព្ទបង្សាយទៅលួតែខ្ញុំបានប្រាប់ខ្លួនឯងថានៅពេលបើកលុយមកខ្ញុំនឹងទៅទិញទូរស័ព្ទឲ្យគាត់វិញម៉ៃឡូសម្បូរដោយសារជាតិចិញ្ចឹមដែលផ្ដល់ធម្មពលនិងជួយកូនកូនឲ្យសកម្មម៉ៃឡូដើម្បីធម្មពលឆ្ពោះទៅមុខអ្នកនិង NCH យើងតែមួយ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 ដាច់ឈ្មោះ Selected គុណតម្លៃនៃ ភាពសម្រិតសម្រាំងប្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decoson ដែលគ្រូពេទ្យជឿទុកចិត្តផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិង Milo បងសាយខ្ញុំសុំតើដែលខ្ញុំលើទូរស័ព្ទបង ខ្ញុំគ្មានចេតនាទេ តែខ្ញុំទល់ខ្ញុំទល់ខ្លាំងទើបខ្ញុំលួចទូរស័ព្ទបងបែបនេះឲ្យខ្ញុំសុំទោសណាបងខ្ញុំខ្លាចប្រពន្ធកូនខ្ញុំគ្មានអីឆ្ងាញ់ឆ្ងាញ់ហូឲ្យខ្លាចប្រពន្ធខ្ញុំមានកូនចិត្តថាជាប្តីមិនអមិនអាចផ្ដល់ក្តីសុខឲ្យនាងបានសូម្បីតែមានរបស់ឆ្ងាញ់ញ៉ាំ រាល់ថ្ងៃបបួលគ្នាញ៉ាំតែពងទាជាងខ្ញុំនេះពិតជាប្តីបានការមែនហើយបើនាងដឹងថាខ្ញុំទៅលួចរបស់គេមកទិញអីឯនាងអូ នាងច្បាស់ជាស្អប់ខ្ញុំជាមិនខានទេ ហើយនេះបលត្រូវនឹងអីហ្នឹងមិនមានស្នាមចំពេញមកចឹងអូគឺបោកអប្រយ័ត្នហ្នឹងក៏ថារបស់ធ្លាក់មកពីលើលោកខ້ອຍអប្រយ័ត្នប្រយែងផង ធ្វើការកន្លែងបែបហ្នឹងណាតើតើមានការប្រុងប្រយ័ត្នខ្ពស់ជីវិតវាមិនមែនពេលល្ងាចនោះទេ អងដឹងហើយសុំទោសណាដែលធ្វើអូនបារម្ភច្រើនអបងឈប់ទៅធ្វើការកន្លែងហ្នឹងទៀតហើយ ពួកបងអត់ចង់អូនបារម្ភជាងហ្នឹងណាស្អែកបងទៅធ្វើការកន្លែងណាដែលមានសុវត្ថិភាពជាងនេះអូខេអត់អូនចិត្តតែបារម្ភចឹងហើយហត់ថ្ងៃនៅទេអត់ដឹងធ្វើអីអបសុខខ្លាំងណាក្រៅពីអានសភៅតិចតួចហ្នឹងមកពីបងហ្នឹងហាមនេះហាមនោះរហូតអូនក៏ដឹងថាហេតុអីបានជាបងហាមអូនមិនឲ្យធ្វើបែបហ្នឹងមកដឹងថាវាលំបាក តែបើសិនជាបងខំប្រឹងរកលុយជាងហ្នឹងអូនប្រកាសជាលែងលំបាកណាតែអូនក៏មានមោទនភាពដែលមានបងនៅក្បែរហើយថាអូនយ៉ាងល្អដូចជាម្ចាស់ស្ត្រីចឹងចាប់តាំងពីដឹងក្តីធ្វើខុសបែបនេះប៉ុន្មានដងគ្រាន់តែជាកុំហុកឆ្កងដែលមិនបានត្រៀមបាយមក បងបាយអឺអូនបងមានកំងបាយឆាសម្រាប់ប្រើណាបាច់បាច់អញកំងហាខចឹងណាបងត្រូវកាត់លុយហើយព្រោះថានេះហ่าវាជាច្បាប់ការងារហើយបងក៏ត្រូវការពាក្យសុំទោសហើយថ្ងៃក្រោយបាច់អាចធ្លាប់ហើយកូនចៅបងផ្សេងទៀតអាចយកគំរូតាមយល់នៅអត់អីបងបងកាត់លុយខ្ញុំចោះតែបាយដែលកំងខំមកខ្ញុំសុំបងខ្ចត់យកទៅផ្ទះបានអត់ នេះណាបងមកវិញហើយបងមានអីផ្ញើអាអីគេហ្នឹងគឺបាយឆាម្រះព្រៅណាឈ្ងុយណាក្តៅតែតិចគឺអាចញ៉ាំបានហ្មងយកចេញទៅខ្លាំងណាស់គ្រូអាលិនមែលិនលិនថ្ងៃហ្នឹងយើងញ៉ាំបង្ទាជៀនទៀតទៅថាអត់ហើយចាប់បង្ទាជៀនមានអីមិនល្អ គឺវាល្អសម្រាប់សុខភាពអូននិងកូនហ្នឹងណាគ្មានទេបងត្រូវចាំណាពងទាជានេះហាគឺផ្សំរូបមន្តពិសេសពីយាយម្ដាយបងអូនណាមានអាយុកាលជាង100ឆ្នាំមិនងាយមានអាគេអាចភ្លុកពងទាជានឹងបានទេណាតែបើសិនជាមានអាគេភ្លុកពងទាជានឹងហើយប្រកាសជាទេវតាប្រទានអាយុ10ឆ្នាំបន្ថែមពីលើត្រូវអត់ពិតជាប្រកែចាំណាណមិនឲ្យចាំយ៉ាងម៉េចដោយសារតែពងទាជានឹងហើយបានធ្វើអូនពូធំបែបហ្នឹងណា ឈប់ម្លក់ទៀតទៅខ្ញុំអៀនណាឆាប់ញ៉ាំបាយអើខេងស្អែកត្រូវជូនទៅបណ្ឌិតពោះផងអីដឹងហើយនឹងពិសេសអញ្ចឹងណាមិនឲ្យចាំយ៉ាងម៉េចឥឡូវឆាប់ញ៉ាំហើយណាមើលចាស់ក្មេងនេះពិតជាមានសុខភាពល្អមែនមែនហើយកូនប្រុសទៀត មុខកាត់មហោបងច្បាស់តែម្ដងនេះមិនក៏បងដឹងថាមុខកាត់មហោបងអូនឯងព្រមមើលចំមភ្នែកមាត់គឺកាត់មហោបងទាំងអស់សំខាន់ណាស់តម្រង់មួកាត់មហោបងទៀតហើយមួយទៀតណាងុយងុយកាត់មហោបងទៀតណាណែនិយាយចឹងចេះខ្មាស់អ្នកគ្រូហ៎មិនអីទេអ្នកគ្រូសอนតាហា គ្រប់ហើយអរគុណអូនអើអញ្ជើញអញ្ចឹងប៉ុននឯងប្រហែលខែអីបាន6ខែបងហ្នឹងហើយបងឃើញពូវាធំជាងមុនហើយមានសាំលុយសាំកាក់បានខ្លះនៅនៅឯបង តាអូនឯងក៏ខំផឹងហោដែរហ្នឹងហើយបងគិតថាអូនឯងគូណាតែមានលុយមានកាក់ជាប់ខ្លួនខ្លះទៅពេលខ្លះវាកើតមុន ខែអ្នកណាតែដឹងមុនស្មានថាឈឺពោះកើតកូនឆ្លងទលេម្ដងម្ដងនឹងអស់លុយតិចឯណែការកណោតកូនបងអាបងអស់លុយច្រើនណាស់លុយបងសន្សំផងលុយប្តីបងសន្សំផងគូផ្សំជាមួយគ្នា នៅតែមិនចង់គ្រប់ព្រោះបងត្រូវវះកាត់ ហើយបើសិនជាការតាមធម្មតាវាមិនសូវជាអស់លុយប្រមាណទេតែយ៉ាងណាក៏យើងត្រូវប្រើលុយទិញខោអាវទិញម្សៅទិញអីកូនដែរណាខ្ចីលុយហើយលុយហើយទុកជាមួយអញមែនទេតែហើយនេះបានធ្វើឲ្យអញចំងចំបើស្អីខ្លះហើយក្រៅពីបបបំផ្លាញកិត្តិយសអញហើយវាស្អីខ្លះសងអញវិញប៉ាខ្ញុំសូមប៉ាវិធានដើមនឹងការណាប៉ាណាសូមតែពេលនេះប៉ាឲ្យខ្ញុំខ្ចីលុយខ្លះមកណាប៉ាណា រាជណាពេលនេះត្រូវការលុយទុកដាក់ទុកពេលនេះដាក់ឆ្លងទលេណាប៉ាហើយខ្លាចវាងាប់មែនខ្លាចស្អីគ្រាន់តែឆ្លងទលេនឹងអត់លុយក៏វាកើតបានដែរមនុស្សដូចជាពួកឯងនេះកម្មក្រាស់ណាស់វាមិនងាយងាប់ងាយងាយនោះទេពួកឯងត្រូវតែទទួលកម្មពីតែពួកឯងធ្វើបាបចិត្តយើងដែលជាអ្នកបង្កើតឯងនេះដូចច្រើនទៀតប៉ណ្ណឹងវាគ្រាន់តែជាមេរៀនតិចតួចនោះទេ នេះសម្ដីនេះជាធួនធន់ណាស់ណាប្រើសម្ដីធ្វើដូចជាមិនមែនជាកូនរបស់ឯងត្រូវហើយវានឹងមិនមែនជាកូនរបស់ខ្ញុំនោះទេបើសិនជាកូនខ្ញុំហ្នឹងវាមិនមែនរត់ចូលផ្ទះពីបេខែមិនអាចក្បាលមករកខ្ញុំនោះទេចុងក្រោយនេះសុកទុកខ្ញុំអាម៉ាត់ក៏វាអត់សួរនាំវាសួរតែរឿងលុយខ្សែប្រពន្ធកូនវាងាប់អ្នកឯងឈួតទេអ្ហាកូនរត់ចាយពីពេលណាឯងទៅគឺជាអ្នកដេញគេទៅនោះ ខ្ញុំមិនខ្វល់ទេហើយឯងក៏ដូចគ្នាមិនចាំបាច់និយាយជាមួយគ្នាទេទៅចូលទៅក្នុងផ្ទះទៅឯងឈ្មោះហើយខ្ញុំមិននៅជាមួយនឹងឯងទេកូនកំពុងតែមានទុកឯងអាចជិះមិនអើពើពេលកើតខ្ញុំមិនឲ្យឯងទៅជាមួយអាចោមសៀននឹងទេឡើយទៅកុំបកកជាមួយខ្ញុំបាន ហើយឯងនេះកុំមកជាប់ផ្ទះនឹងទៀតណាទៅងាប់ពីណាងាប់ទៅកុំមកហៅបងខ្មៅយើងណានេះជួយលោកអាព្យាបាលតាមបានណាពីណាណាឲ្យអូននេះយកលុយទៅឲ្យវាតែនេះជាលុយរបស់ខ្ញុំលុយណាក៏ដោយខ្ញុំមិនឲ្យលុយនេះចេញពីផ្ទះនេះទេតែខាតបើសិនជាវាខ្លាំងណាវាចេះរកលុយនេះយកទៅព្យាបាលប្រពន្ធដោយទំនួលខុសត្រូវរបស់វាហ្នឹង ឯងនេះគ្មានសិទ្ធិមកយកលុយរបស់ខ្ញុំទេនេះពេញយកទៅកូនឯងឯងយកទៅឯងចប់បានវាណាស់យកទៅនេះឯងឈួតហើយអូននឹងឲ្យតែឈួតនឹងវានោះអាកូនចរិតបែបនេះកុំតែអត់វាបើសិនជាវាចេះអត់ខ្លួនឯងវាមិនធ្វើរឿងឈួតឡាប់អញ្ចឹងទេ ខ្ជិលវ៉ែនេះស្លាប់អេនេះឈ្មោះរ៉ៃឈ្មោះរ៉ៃនេះបងឯងឈ្មោះរ៉ៃខ្ញុំទៅបងឯងស្លាប់ យ៉ាងម៉េចអាពេជ្រលេងក្បាលឯងចោលហើយហីបានជាឯងត្រឡប់មកផ្ទះវិញ ដល់យើងចាំម៉ាបើសិនជាអាពេជ្រមិនចូលមន្ទីរពេទ្យទេឯងក៏គ្មានថ្ងៃត្រឡប់មករកយើងវិញដែរមែនទេអត់ទេម៉ាកូនសំតោគាត់នឹងខុសហើយម៉ាតែពេលនេះកូនពិតជាត្រូវការលុយពិតមែនណាម៉ា លុយដែលយើងខំរកគឺយើងរកទុកចិញ្ចឹមកូនស្រីរបស់យើងមិនមែនទុកដើម្បីអ្នកណាទេម៉ៃឡូសម្បូរដោយសារជាតិចិញ្ចឹមដែលផ្ដល់ធម្មពលនិងជួយកូនកូនឲ្យសកម្មម៉ៃឡូដើម្បីធម្មពលឆ្ពោះទៅមុខអ្នកនិង NCH យើងតែមួយ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 ដាច់ឈ្មោះ Selected គុណតម្លៃនៃភាពសម្រិតសម្រាំងត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើនពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិង Milo តែពេលនេះយើងក៏គ្មានកូនស្រីទៀតដែរឯងឆាប់ត្រឡប់ទៅវិញទៅ ហើយកុំឲ្យយើងឃើញមកឯងទៀតណាម៉ាអើយកូនសុំវល់ណាម៉ាណាម៉ាជួយកូនម្ដងទៅណាម៉ាណាកូនមិនចេះតែការលុយមិនមែនណាម៉ាគេម៉ាក់ទៅលំស្រឡាញ់ ធ្វើតាមចិត្តកូនអីដែលកូនចង់បានម៉ាក់ក៏ធ្វើបានទេណាម៉ាក់ណា ជាថ្ងៃដែលយើងដេញឯងឯងចេះអង្វរយើងឲ្យយើងទន់ចិត្តឯងក៏មិនធ្វើឲ្យយើងដេកយំនឹកឯងរយប់នោះដែរមួយកំលៀងនេះម៉ាក់ទេឯងតែឯងស្វាងថាឯងមិនមែនជាកូនស្រីរបស់យើងទៀតទេ ន់ណានោះចាបងសុំតោមុននេះខ្ញុំរៀងសៀតពូបន្តិចលេនអូនតមកពីណាគឺមកពីធ្វើការពូធំប៉ុណ្ណាប៉ុណ្ណាអូនឯងតែធ្វើការហើយអូនឯងតែធ្វើការឯគេគឺតលៀងចាន នៅកន្លែងដែលបងធ្វើការចាស់ហ្នឹងឆោតលៀងចាន តាំងពោះធំចឹងអូនឯងឈួតទេអីនេះបងខឹងអូនមែនទេថាហើយបងខឹងអូនឯងអត់អីអូនឯងធ្វើអីអត់ចេះគិតចឹងអូនឯងដែលទុកសម្ដីបងនៅក្នុងចិត្តខ្លះអត់ចុះបងចង់យ៉ាងម៉េចចង់ឲ្យខ្ញុំដេញបងទៅធ្វើការទាំងបងឈឺបែបហ្នឹងឯងណាគេថាបងឈឺបងមានកាត់អីណែ បងខ្លាំងបងប្រកែបើសិនជាបងមានបញ្ហាអីបងមិននៅនឹងឈរនិយាយមុនឯងណាហើយបងក៏បងថាបងរឹងមុំតែម្នាក់ឯងចុះបើបងមានរឿងអីកើតឡើងណាគេទៅខុសត្រូវខ្ញុំហើយនឹងកូនក្នុងពោះលៀនបងសុំទោសណា អូនកុំនិយាយបែបនេះអីណាខ្ញុំហត់ណាស់បាញ់ហត់នឹងឃើញបងបងបាញ់ធ្វើការរហូតដល់ឈឺព្រោះតែចង់ក្លាយជាមនុស្សមានបានខ្ញុំហត់នឹងឃើញបងមកតែលំបាកដោយសារតែខ្ញុំខ្ញុំហត់នឹងឃើញបង ក្លាយជាមនុស្សអាក្រក់ ទៅធ្វើចោលលួចទូរស័ព្ទគេ ដើម្បីទិញមកឆ្កាញ់ឆ្កាញ់ឲ្យខ្ញុំមិននឹងកូនលីនអាហេតុអីអូនដឹងហ្នឹងបងមិនដឹងទេថានៅម្ដងនេះមានមនុស្សប្រមាណអ្នកដែលធ្វើការជាមួយនឹងបងលីនអត់បងសំដុំណា ពេលនេះបងជប់ធ្វើនឹងទៀតដែរ នោះមានអារម្មណ៍ថាស្អប់ខ្លួនឯងខ្លាំងណាស់ពេកតែកែប្រែមនុស្សម្នាក់ឲ្យខ្លាចទៅជាមនុស្សបែបនេះលីនឲ្យបងសុំទោសបងខកខ្លួនឯងបងកឹងខ្លួនឯងពេកបានបងសម្ដែងធំដាក់អូនបែបហ្នឹង ឲ្យបងសំទោសណាមកជុតធ្វើរឿងនឹងទៀតហើយបងសន្យាថា មិនឲ្យអូនបារម្ភជាងនេះទៀតទេណាតែបងសូមអូនកុំធ្វើការឲ្យធ្ងន់ធ្ងន់ចាំបងទៅជួយធ្វើការណាចាំបងជួយសុំតកែធ្វើការជំនួសអូនណាបងទៅធ្វើការបានបានត្រី តែហាមធ្វើការហួសកម្លាំងហួសពេនពួកបងក៏ដឹងថា បងកំពុងតែមានជំងឺអីដែរមិនអាចនិយាយយករួចខ្លួនព្រោះខ្ញុំមានបេះដូង ជាបានបងសន្យាណា តែពេលហ្នឹងយើងជួបជ្រូកគ្នាណាពីស្គាល់គេធ្វើខុសបែបនេះប៉ុន្មានដងគ្រាន់តែជា យូរហើយខ្ញុំបានអីញ៉ាំទុកជាមេរៀនចូលបងសាក់ទាយមើលទាយជៀនមិនមែនជាខ្ញុំពេលនេះប្តីអូនបកែទាយណាខ្ញុំមិនគេហៅទាយទេអ្នកផ្សេងក៏គេដឹងដែរថាយើងញ៉ាំពទាយជៀនរាល់ថ្ងៃទទួលព្រោះខ្ញុំមិនអាចបោះបង់គេ ព្រោះខ្ញុំយល់ថាគេក៏ឈឺចាប់បើសិនជាខ្ញុំទៅបាត់តើគេនឹងមានអ្នកណាព្រោះខ្ញុំជាមនុស្សមានបេះដូងព្រោះខ្ញុំយល់ព្រមថែរក្សាក៏ដូចខ្ញុំត្រូវការគេម្នាក់នោះជាជីវិតខ្ញុំបានបងចាប់តាំង កើតហើយសន្យាធ្វើខំត្រឹមតែម្ដងឆ្លាតឆ្លាតទៅណាតែដៃមើលមកថារឿងកូនឡងលៀងជ្រាំងពីអារម្មណ៍នេះគឺជាប្រាក់ថ្លៃបង្រៀនកូនខ្ញុំហើយក្មេងផ្សេងផ្សេងទៀតស្រុកជាមួយគ្នាទាំងអស់តាណាចាអរគុណបង មិនចាំបាច់អរគុណស្រីអីទេមកពីខ្ញុំមិនដឹងថាឯងនឹងរៀនចេះដឹងអាចបង្រៀនក្មេងបានកុំអីខ្ញុំហៅទៅបង្រៀនយូរហើយ ក្មេងៗຕົកនៅផ្ទះម្នាក់ឯងចេះតែខ្លាចវាខូចព្រោះគ្មានអ្នកមើលគ្មានអ្នកបដៅហើយបើឲ្យទៅរៀននៅសាលាមិនដឹង ថាទៅឬក៏អត់ទេ តែបានខ្លួនឯងទៅបង្រៀនបងរៀងធូរចិត្តបន្តិចព្រោះក្មេងៗវាខ្លាចចាបងនិយាយអញ្ចឹងអាភាមានហៅការអណៃអត់អាភាណាបងអូអញ្ចឹងប្រហែលជាអណៃមិនស្គាល់អាភាអាភាក៏មិនស្គាល់ដែរតែមុននេះគេជួផ្ទះណោះនៅខាងមុខ ទឹកតែឥឡូវនឹងគេមានប្តីការទៅគេឈប់ទៅ តែម្ដុំនេះសង្ស័យតែហៅការទាំងអស់ហើយអត់តែណែងនឹងចាបងអញ្ចឹងស្រួលហើយមិនមកបងផ្ញើផ្ទះផ្ញើសបែងផងព្រោះគ្មានអ្នកនៅទេគេតកាហើយហើយថ្ងៃហ្នឹងបងតកាប្រហែលជាយប់បន្តិចបានមកវិញណាព្រោះអាឡៃនៅចង់រំលេងសបាយជុំគ្នាអញ្ចឹងបងទៅសិនណាណាចាបងតាកូនហែវនៅបាក់ញោមទៅញ៉ាំប្រអនសាណា ឯងតាណានេះឯងខ្លាំងណាឃើញមុខយើងហើយគេចមុខចេញអញ្ចឹងឯងលែងចាត់ថា មានយើងជាម៉ែរបស់ឯងហើយអីជំរាបសួរម៉ាក់ខ្ញុំគិតថាខ្ញុំមិនបាច់សួរសុខទុក្ខម៉ាក់ល្អជាងពេលដែលគ្មានខ្ញុំម៉ាក់ច្បាស់ជាសบายចិត្ត ដោយសម្ដីដែលម៉ាក់និយាយពេលដែលម៉ាក់ដេញខ្ញុំចេញអញ្ចឹងអញ្ចឹងខ្ញុំជំរាបលាម៉ាក់អីខ្ញុំមិនចង់ឲ្យម៉ាក់ឃើញមុខខ្ញុំ ហើយម៉ាក់មិនសប្បាយចិត្តទេខ្ញុំមិនចង់ឲ្យម៉ាក់លក់មុខដោយសារតែមានកូន មានផ្ទៃពោះបែបនេះ នៅពេលរៀននោះទេត្រូវអីឯងនេះវាដុសស្លាប់ហើយ ឯងសុខចិត្តរស់នៅក្រោមក្លៀករបស់មនុស្សប្រុសហើយចោលម៉ែដូចជាយើងតាសមអត់នេះម៉ាក់ស្មានតែខ្ញុំចង់ហ៎ពីមុនខ្ញុំមិនចង់ទេតែម៉ាក់នឹងគ្រប់គ្នា បានបង្រៀនខ្ញុំច្រើនណាស់បង្រៀនឲ្យខ្ញុំចេះរស់នៅមានក្តីសុខ រស់នៅគ្មានម្ដាយរស់នៅជាក្មេងកំព្រាម៉ាក់មិនបាច់បារម្ភពីខ្ញុំទេខ្ញុំនឹងបង្កើតកូននេះឲ្យធំធាត់មានសុខភាពល្អហើយខ្ញុំនឹងមើលថែគេមិនបោះបង់គេទោះបីជាគេ ទៅផៅជាមួយនឹងប្រុសណាក៏ដោយព្រោះខ្ញុំយល់អារម្មណ៍ត្រូវការម្ដាយជាក្នុងបងឯងនៅក្បែរការពារគេជំរាបលាម៉ាក់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 ក៏អង្គមាន ADM ដើម្បីភាពឆ្លាតវៃរបស់កូនអ្នកពេលទៅរៀនអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រីជ្រួញដាច់ឈ្មោះ Selected គុណតម្លៃនៃភាពសម្រិតសម្រាំងត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិង Milo ជឿពុនណាលោកគ្រូពុទ្ធោឈាមច្រើនមែនគ្រោះថ្នាក់ទៅប្តីទាំងប្រពន្ធតែម្ដងប្តីត្រូវមកដេកពេទ្យស្លាប់នៅក្រែណាហើយប្រពន្ធវិញគ្រោះផ្ទាន់មិនដឹងជាស្លាប់ឬរស់ទេចាំតែមើលទៅពួកគឺពេទ្យធំគាត់កំពុងជួយដែរហើយពួកយើងមានតែបនស្រន់ឲ្យ ទេវតាតាមជួយថែអាសាទេ ហើយនៅក្មេងៗសោះបែរជួបរឿងបែបនេះអើយកូនគេកូនឯងបនវាជួយទៅបនវាចេះតែបនណាតែនេះបាយទឹកភ្លោះហើយមិនដឹងជាប្រហែលម៉ោងហើយហើយមានទាំងហូរឈាមទៀតលីនអូនកុំកាត់អីអសនណាលីនលីនអូនកុំកាត់អីអសនណាលីនអូនអូនមិនអាចជួយទៅបានទេ អត់ទេខ្ញុំទៅជួបប្រពន្ធខ្ញុំលេងលេងប្រពន្ធប្រពន្ធគេស្គ្រោះមិនទាន់អូនធ្វើចិត្តឲ្យស្ងប់កុំខំដាក់ទៅបែបអត់ទេលេងលេងអើយលេងលេងលេងលោកប៉ែតប្រពន្ធខ្ញុំអីលោកប៉ែតពួកខ្ញុំកំពុងតែជួយហើយសូមអូនរងចាំនៅខាងក្រៅទៅគោរំខានការងារពួកយើងអីពួកយើងនឹងប្រឹងជួយអស់ពីលទ្ធភាពលោកគ្រូពេទ្យវុឌ្ឍទៅតាមលោកគ្រូពេទ្យណាក់មកជួយមកខាងក្នុង លោកគូពេទ្យលោកគូពេទ្យជួយប្រពន្ធនឹងផងណាកុំឲ្យនឹងមានបញ្ហាអីណាលោកគូពេទ្យនេះនឹងស្លូតណាស់នេះអត់ទៅធ្វើបំណាគេទេលោកគូពេទ្យសម្រាប់ថ្លៃវាកាត់អស់ប្រមាណណាក៏ខ្ញុំមានដែរលោកគូលោកគូកុំបារម្ភនឹងលុយកាក់អីណាណាលោកគូពេទ្យណាខ្ញុំថាប្អូននៅខាងក្រៅធ្វើចិត្តអត់រយៈសិនទៅកុំចេះឆ្លើយពួកយើងធ្វើការដោយមិនគិតពីលុយកាក់នោះទេយើងនឹងព្យាយាមជួយប្រពន្ធប្អូនឲ្យអស់ពីលទ្ធភាពណា គឺប្រពន្ធខ្ញុំមានទងន់អ៊ំឥឡូវនាងត្រូវសង្គមមិនទុកអ៊ំអ៊ំថាក្មួយហ៎មិនមកទៅរត់ទិញផ្លែឈើអីយកទៅសែនប្រភូមិខាងក្រៅហើយហើយឲ្យគ្រូពេទ្យហ្នឹងជួយខាងក្នុងហើយក្មួយសែនខាងក្រៅគេអាចជួយគ្នាទៅវិញទៅមកបានច្រើនណាហើយប្រពន្ធក្មួយនឹងជាសះស្បើយស្ងាត់ណាមែនអ៊ំហ្នឹងហើយឥឡូវខ្ញុំទៅព្រៀនអ៊ំណា អូនមិនអីអូនខ្ញុំជួយទៅពេទ្យមកមកអត់អីអត់ខ្ញុំជួយទៅពេទ្យមកអូអូលោកគូពេទ្យខ្ញុំខ្ញុំបានសែងចេញហើយយ៉ាលោកគូពេទ្យប្រពន្ធខ្ញុំមិនលោកគូពេទ្យខ្ញុំបានព្យាយាមជួយនាងអស់ពីលទ្ធភាពហើយតែដោយសារតែនាងបាត់ទៅភ្លួយយូរពេកហើយមានឈាមធ្លាក់មកទៀតបែបនេះហើយទើបមានត្រអស់ឈាមក្នុងការជួយបែបនេះ ធ្វើអីហ្នឹងខាងមន្ទីរពេទ្យមិនអនុញ្ញាតឲ្យយកសាកសពជីពីមន្ទីរពេទ្យបានទេណាខ្ញុំខ្ញុំយកប្រពន្ធខ្ញុំទៅផ្ទះខ្ញុំវិញលោកកូនបែកកូនគាត់ខ្ញុំតលឿនខ្ញុំទៅផ្ទះខ្ញុំវិញណាអូនណាលីអា និយាយថាទុកមេរៀនឲ្យពួកគេយល់នេះឯងជាមេរៀនដែលគ្រូគេចង់បាននោះមកពីកូនអ្នកឯងនឹងអីជាអ្នកបង្កបញ្ហាបាត់ហើយកូនស្រីខ្ញុំស្លាប់អពុជជាអ្នកបង្កបញ្ហារឿងគ្រប់យ៉ាងមកនេះអពុជសូម្បីតែកូនខ្ញុំកើតអីកូនអ្នកទាំងអស់គ្នាមិនដឹងដែរនេះមកខ្ញុំគ្មានមិត្តភក្តិនៅមន្ទីរពេទ្យទេប្រាប់ខ្ញុំទេអ្នកទាំងអស់គ្នាដឹងអត់ថាកូនខ្ញុំវាស្លាប់នេះ មកពីមានកូនតែឯងហើយតែធ្វើឲ្យកូនខ្ញុំទៀតវាបែកកណ្ដាលដើរចោលផ្ទះសូមតែខ្ញុំជាឪវិញនិយាយនិយាយស្ដាប់ខ្ញុំផងបានហើយគ្រប់គ្នាបន្ទោគ្នាគ្រប់គ្រាន់ហើយនៅលេងជាប្រពន្ធរបស់ខ្ញុំបាច់មកអើបើទេកុំអោកុំយ៉ាងកម្មវិធីកុំយ៉ាងខ្ញុំជាអ្នកទទួលខុសត្រូវ អ្នកប្តីប្រពន្ធអញមើលថាគ្នាបានហើយខ្ញុំលែងតែកាយជាមួយពីអ្នកទាំងអស់គ្នាទៀតហើយហើយខ្ញុំក៏មិនអោយអ្នកទាំងអស់គ្នាទៅចូលបន់សពប្រពន្ធខ្ញុំដែរកុំរំអីលិនតើយើងទៅផ្ទះយើងវិញណាអូនណា Cik sedapnya. កូនចំណិចចាប់តាំងពីដឹងក្តីធ្វើខុសបែបនេះប៉ុន្មានដងនិយាយម្ដាយបងអូនតែបើសិនជាមានអ្នកគេភ្លុះពងទាឈាននឹងហើយប្រកាសជាទេវតាប្រទានអាយុ10ឆ្នាំមិនថែមពីលើថើអត់ពិតជាប្រកាយចាំណាការតទូលខុសត្រូវ គឺជារឿងដែលបងតាបងរឹងមុំតែម្នាក់ឯងមិនអាចនិយាយយករួចខ្លួនចុះបងមានរឿងអីកើតឡើងខ្ញុំមានបេះដូងណាគេទូខុសត្រូវខ្ញុំហើយនឹងកូនក្នុងពោះចាប់តាំងពីស្គាល់គេធ្វើខុសបែបនេះប៉ុន្មានបងក្រំតែជាដំបងទុកជាពួកឯងនឹងមិនចេះយកផ្ទះយើងទៅយកគ្មានកូនក្បាលរត់ដូចពួកឯងនោះទេ ពួកឯងចង់ងាប់ដាក់មកទៅមិនជាខ្ញុំពេលនេះទើបខ្ញុំលុយដែលយើងខំរកគឺយើងរកទុកចិញ្ចឹមកូនស្រីរបស់យើងមិនមែនទុកដើម្បីអ្នកណាទេ តែពេលនេះយើងក៏គ្មានកូនស្រីទៀតដែរឯងឆាប់ត្រឡប់ទៅវិញទៅហើយក៏មកឲ្យយើងឃើញមកឯងទៀតណានេះម៉ាក់ស្មានតែខ្ញុំចង់ពីមុនខ្ញុំមិនចង់ទេតែម៉ាក់នឹងគ្រប់គ្នាបានបង្រៀនខ្ញុំច្រើនបង្រៀនឲ្យខ្ញុំចេះរស់នៅមានក្តីសុខរស់នៅគ្មានម្ដាយរស់នៅជាក្មេងកំព្រាព្រោះខ្ញុំ ម៉ាក់មិនបាច់បារម្ភពីខ្ញុំទេខ្ញុំនឹងបង្កើតកូននេះឲ្យធំព្រមមានសុខភាពល្អហើយខ្ញុំនឹងមើលថែគេមិនបោះបង់គេ ទោះបីជាគេ ទៅផៅជាមួយនឹងប្រុសណាក៏ដោយព្រោះខ្ញុំយល់អារម្មណ៍ត្រូវការម្ដាយកាត់ហេតុសន្យាធ្វើខុសត្រឹមតែម្ដងសង្ឃឹមថារឿង កូនលងលៀងជ្រាំងពីអារម្មណ៍បន្តសន្ទនាជាមួយបញ្ហាជាជំរឿមួយដ៏សាងសមប្រសើរជាជាងអោគ្នាយំរកអ្នកណាសាងកំហុសចាប់តាំងពីស្គាល់គេធ្វើខុសបែបនេះប៉ុន្មានដង លើកដំបូងទុកជាមេរៀនចុងព្រោះអ្នកមិនមែនជាខ្ញុំពេលនេះទើបខ្ញុំខ្ជិលខឹងហើយខ្ជិលឈ្លោះព្រោះខ្ញុំយល់ថាកំហុសខ្ញុំខំខ្ញុំអ្នកទទួលព្រោះខ្ញុំ